អូខេអញ្ចឹងថ្ងៃហ្នឹងយើងខ្ញុំមិនលេងមកលេងសៀកព្រោះខ្ញុំពីមុនធ្លាប់លេងសៀកដែរហើយថ្ងៃហ្នឹងយើងលេងសៀក ICO គុណភាពបាទអញ្ចឹងបងឲ្យជួយមើលបៀនេះបៀធម្មតាបងឲ្យជួយសាំបៀខ្ញុំមកអត់អីឲ្យគាត់សាប់បៀហ្នឹងហើយចាឥឡូវដើម្បីឲ្យវាកាន់តែ random ខ្ញុំខ្ញុំសាំមកតាំងទៀតអូខេឥឡូវបងឯងជួយរើសបៀមួយឲ្យខ្ញុំ រហើយបង្ហាញទៅគាត់ឲ្យគាត់មើលជាមួយដែរអូយម្ដងទៀតកុំឲ្យខ្ញុំឃើញកុំឲ្យខ្ញុំឃើញពេលមកឲ្យដកហើយកុំឲ្យខ្ញុំឃើញអូខេហ្នឹងហើយម្ដងទៀតមក1 2 3ហើយចាំបង្ហាញទៅកាមេរ៉ាផងហើយនៅអូអើបាច់ប្រាប់ខ្ញុំហ៎បងបាច់ប្រាប់ខ្ញុំហ៎បាច់ប្រាប់ខ្ញុំហ៎ឥឡូវចង់ដូរឥឡូវឥឡូវចង់ដូរឬក៏យកស្លឹកហ្នឹងមកអូខេអញ្ចឹងខ្ញុំយកអាហ្នឹងដាក់ចូលកណ្ដាលអូខេ បងឯងអាចជួយរញចូលក្នុងឲ្យខ្ញុំបានអត់យ៉ាអូខេអញ្ចឹងឥឡូវយើងអាសូមថាវាហ្នឹងនៅក្នុងភូហ្នឹងគឺបងឯងអ្នក select ហើយគាត់បានឃើញជាមួយបងឯងថាមិញខ្ញុំងាកទៅក្រោយចេះអត់ហើយខ្ញុំអត់បានដឹងទេថាបៀហ្នឹងបៀគេប៉ុន្តែខ្ញុំចង់ទុកបៀហ្នឹងនៅលើហ្នឹងសិនខ្ញុំចង់ឲ្យបងឯង imagine ជាមួយខ្ញុំថាពេលដែលបងឯងកាន់បៀមិនហ្នឹងបងឯងចាប់បៀម្ដងទៀតតែនេះជាខ្យល់ imagination shot ខ្ញុំឲ្យមួយស្រីឲ្យចាប់បៀមួយចាប់បៀមួយអូខេដកមកវាយមើលត្រូវអត់បៀហ្នឹងបៀអីគេអូខេលេខ8ចឹងខ្ញុំឲ្យលេខ8ហ្នឹងបាញ់8អីគេបងដឹងអត់8កើខ្ញុំឲ្យលេខ8កើហ្នឹងខ្ញុំផ្ងាវាចូលហើយខ្ញុំសូកវាចូលកដាលហើយខ្ញុំដាក់វាឲ្យស្មើហើយខ្ញុំបញ្ជូនវាទៅខាងនោះអញ្ចឹងនៅក្នុងហ៊ូហ្នឹងបៀទាំងអស់កាប់ទាំងអស់អត់មានតែបៀរបស់បងឯងដែលបងឯងចាប់បានបងឯងដែលផ្ងា trượt mở chặt muối phí bảy mày đại rệt mạng mùi đau đậm đau đậm ah à, thank you à con out CEO ok fun out à, con អរគុណទាំងអស់គ្នា អរគុណបងចូលរួមជាមួយ